ប្រវត្តិសាស្ត្រយួរអីចិនហ្នឹងវាតាក់ទងរឿងស្រុកយួនហ្នឹងទាំងស្រុងបើយើងនិយាយពីប្រវត្តិសាស្ត្រវាវិញឆ្ងាយបន្តិចចិនក៏តែងតែលើកឡើងថាស្រុកយួនហ្នឹងគ្មានស្រុកទេយួនហ្នឹងគឺគ្មានប្រទេសហ្មងយួនហ្នឹងគឺជាចិនហ្នឹងឯងសម័យដើមយួនហ្នឹងគឺអាណាអាអាអាណាមយូណានវាជាជនជាតិចិនមួយដែលមកពីជនជាតិភាគតិចដែលចិនតៅបានសម័យសង្កឹងយួនលើកឡើងថា ទឹកដីហ្នឹងជាទឹកដីសមុទ្ររបស់យួនវាចិនវាមានគ្រប់គ្រងអីហើយកន្លែងហ្នឹងចិនវាមិនអោយស្របច្បាប់ទៅតាមច្បាប់អន្តរជាតិទេ ចិនមានអធិបុលចិនមិនអោយផែនទីពិភពលោកហ្នឹង អឺទៅជាពីផែនទីពិតប្រកបទេវានៅតែមិនទទួលស្គាល់អញ្ចឹងដូចកោះសិនកាគូសរបស់ប្រទេសជប៉ុនអញ្ចឹងនៅតែចិនថាជាទឹកដីរបស់ចិនអញ្ចឹងទោះបីឡែងជប៉ុនហ្នឹងកាន់ការប្រមាណ10ឆ្នាំហើយក៏ដោយចិននៅតែចិញ្ចឹមជីវិតចិញ្ចឹមចិត្តថាកោះហ្នឹងជាកោះរបស់ចិនអញ្ចឹងទោះបីអ្នកឯងផ្លាប់ដូរឈ្មោះសម្លេងអីក៏ដោយជាពិសេសដូចជាកោះត្រល់អញ្ចឹងកោះត្រល់ទោះបីយួនហ្នឹងផ្លាប់ដូរទៅដាវភូវឹកខំ ក្នុងភូវប់ស្អីក៏ដោយនៅក្នុងទឹកចិត្តរបស់ខ្មែរណាបើខ្មែរមានឆន្ទៈពុតប្រកបវាអត់ខុសពីចិនអញ្ចឹងទេអ្នកឯងមិនអាចយល់របស់ខ្ញុំបានទេប្រវត្តិសាស្ត្របានចារមកជា ជាផែនទី ពិភពលោកក៏ដោយខ្ញុំនៅតែជារឿងរបស់ខ្ញុំពុតប្រកបអញ្ចឹងអាហ្នឹងដែលចិនគាត់មានតាំងចិត្តរឹងមាំអញ្ចឹងហើយគាត់ថាអឺ របស់នឹងជារបស់គាត់នឹងមិនអោយលើកឡើងហ្មងព្រោះរបស់គាត់គាត់ថារបស់គាត់ហើយតែឯងមិនបាច់ចាំបាច់លើកឡើងមកជជែកគ្នាទៀតទេព្រោះរបស់នោះមិនមែនជារបស់ប្រទេសយួនផងហើយសួរយកមកជជែកគ្នាមួយកាត់មួយកាត់ហើយស្របទៅទេស្របទៅតាមពេល បច្ចុប្បន្ននេះគាត់ជាមហាអំណាចណាគាត់មិនមែនតូចតាចដូចខ្មែរទេចង់សង្កត់កាត់ប៉ុណ្ណាអត់ទេថ្មចង់សួរថាបើសិនជាខ្មែរអត់លើកឡើងនៅសមុទ្រខាងត្បូងយកមកជជែកទេតើវាអាចប៉ះពាល់ដល់ក្នុងសមាគមអាស៊ានយ៉ាងដែរ សមាគមអាស៊ានហ្នឹងសប្តាហ៍គេបានសុំស្នើឲ្យដោះស្រាយទៅតាមភក្គីខ្មែរខ្មែរភក្គីទាំងពីរប្រទេសប្រទេសណាមានចំនួនហ្នឹងហើយដោះស្រាយបញ្ហាទៅតាមភក្គីនោះទៅភក្គីធ្វើភក្គីទៅនិយាយថាគេមិនចង់ដោះស្រាយទៅតាមរបៀបរបបអាស៊ានទេអាស៊ានកាលណាដោះស្រាយទៅតាម បញ្ហាអាស៊ាន វាប៉ះពាល់ដល់ចំណងមិត្តភាពហើយហើយអាស៊ានគេមានច្បាប់មួយហាមផ្ដាច់មិនអោយលូកលន់នៅក្នុងអារឿងផ្ទៃក្នុងកិច្ចការផ្ទៃក្នុងហ្នឹងបងមើលឃើញចំណុចហ្នឹងហើយដែលខ្មែរយើង បើសិនចិនស្នើចូលកន្លែងហ្នឹងมันអាចប៉ះពាល់រឿងមនោសញ្ចេតនានៅប្រទេសណាមួយបានទេអញ្ចឹងទេប្រទេសខ្មែរมันអាចលើកឡើងបានទេទោះបីយួនយួនសពឲ្យស្នើឡើងនិយាយរឿងហ្នឹងក៏มันអាចនិយាយបានដែរបើសិនតែចិនមិនយល់ព្រមអញ្ចឹងទេមួយនៅក្នុងចំណោមប្រទេសណាអាស៊ានទាំង10ហ្នឹងបើសិនប្រទេសណាមួយប៉ះដេសកែតមានន័យថារឿងហ្នឹងมันអាចយកមកចរចាបានទេអាហ្នឹងជាចំណុចអាស៊ានវាមានន័យអញ្ចឹងហើយចំពោះ ដោយបងលើកឡើងអញ្ចឹងថាទៅមានផលបញ្ហាស្អីខ្លះអាស៊ានវាក្រំតែជាការងារបន្តវេនដឹកនាំដោះស្រាយបញ្ហាប្រជុំប្រធានអាស៊ាននេះក្នុងរាល់ពេលអាណត្តិបដូរផ្លាស់ប្រទេសគ្នាធ្វើក្នុងរយៈពេល2ឆ្នាំម្ដងឬ3ឆ្នាំម្ដងគឺ កាន់តែផ្លាស់ប្ដូរទីតាំងសម្រាប់កន្លែងយើងចរចាជជែកគ្នាទេ ចំពោះខ្មែរដោយលោកហ៊ុនសែនក៏បានលើកឡើងដែរគាត់ថាបើដោះស្រាយមិនបានសូមមកកំជេរគាត់ទៅសោះគាត់គាត់មិនមែនមិនមែនតុលាការអន្តរជាតិដើម្បីកាត់ក្តីរឿងអីមួយទេគាត់និយាយកន្លែងហ្នឹងខ្ញុំទទួលស្គាល់ព្រោះអាស៊ានមិនមែនមិនមែនវេនអាស៊ានកាន់កាប់យកមកធ្វើការដោះស្រាយបញ្ហាអាស៊ានទាំង10ហ្នឹងនៅក្នុងប្រទេសខ្មែរលើកហ្នឹងណាមែនទេ មែនទេអានឹងគ្រាន់តែជាការងារសុំទីតាំងកន្លែងប្រជុំតែប៉ុណ្ណឹងទេខ្មែរយើងនេះចំណុចដែលខ្ញុំចង់និយាយហ្មងថាមីងអងឡាងស្នើខ្មែរទៅនេះនេះអានេះជាចំណុចទ្វេភាគីទ្វេភាគីដល់ថ្នាក់ដូចខ្ញុំនិយាយអញ្ចឹងវាអាចទាក់ទងនឹងខ្មែរចិននឹងនឹងភូមិខ្មែរចិនភូមិយួនខ្មែរភូមិយួនយួនខ្មែរចិន3ភាគី3ភាគីចឹងចឹងអើ3ភាគីមិនចាត់ទូភាគីទេ3ភាគីអញ្ចឹងបានអាចំណុចហ្នឹងដែលខ្ញុំលើកឡើងមុននោះខ្ញុំថាយួនចិនខ្មែរ អានេះអើខ្មែរចិនភូមិហេចំណុចអាស៊ានវាមាន3ចឹងចំណុចអាស៊ានធ្វើតអនាគត3 3 3 3ចឹងវានឹងคลายទៅជា3 3 3 3ចឹងទាំងអស់ហើយមានអ្នកណាជាអ្នកនាំពាក្យគឺខ្មែរហ្នឹងឯងមកបងចាំមើលតទៅទៀតខ្មែរនឹងដោះស្រាយបញ្ហារវាងខ្មែរនិងហ្វីលីពីនទៀតនោះចាំមើលខ្មែរហ្វីលីពីនចិនទៀតឥឡូវនិយាយមិនបងខ្ញុំនិយាយខ្មែរយួនចិនឥឡូវបងបងឃើញមើលអនាគតខ្លីៗហ្នឹងខ្មែរភូមាចិនបន្តិចទៀតខ្មែរហ្វីលីពីនចិន ខ្មែរយើងវាមានទួនាទីហ្នឹងមកពីមិនមានតែខ្មែរមួយគាត់ដែលស្លិតនឹងចិនយួនសប្ងៃតាំងចិត្តថាជាសត្រូវចិនហើយហើយហ្វីលីពីនសប្ងៃហ្នឹងកដាកដាលទេអាលោកប៉ា ដោយតាទេហ្នឹងគាត់ឈួតម្ដងម្ដងពេលខ្លះសบายចិត្តមួយចិនទៅចិនទៅសบายចិត្តមួយអាមេរិកាំងទៅអាមេរិកាំងទៅដោយតាទេហ្នឹងគាត់កាប់សម្លាប់មនុស្សច្រើនពេកអារម្មណ៍របស់គេហៅថាវិញ្ញាណវិញ្ញាណរបស់មនុស្សយើងវាស្លាប់ដោយសារកាត់រាប់ពាន់អ្នកចេះតែថិតនៅក្នុងអារម្មណ៍របស់គាត់គាត់មិនដឹងថាជ្រើសរើសផ្លូវណាទេដោយតាទេហ្នឹងយើងយកមកប្រើការបង្កើតទេនៅក្នុង ប្រទេសជាតិដែលមានមនុស្សដែលមានបាតដៃប្រឡាក់ឈាមច្រើនច្រើនអញ្ចឹងណាអញ្ចឹងទេនៅក្នុងអាស៊ានទាំង10ខ្ញុំមើលឃើញចំណុចអាស៊ានអាស៊ាន3អាស៊ាន3អាស៊ាន3ហ្នឹងវាដើរទៅតាមអញ្ចឹងអាស៊ាន2ដោះស្រាយមិនបានទេអាស៊ាន2ដូចដូចយើងនិយាយអញ្ចឹងសង្គមមួយដែលមានមនុស្សពីរនាក់សហការគ្នាធ្វើធ្វើការងារមិនសូវជោគជ័យគេតែងតែឲ្យមាន3អញ្ចឹងទេអាស៊ានអនាគតវានឹងអាស៊ាន3ហ្នឹងអាស៊ាន3អាស៊ាន3អាស៊ាន2បូកចិនអាស៊ាន2បូកចិនអាស៊ាន2បូកចិន អាហ្នឹងជាចំណុចខ្ញុំគាត់នៅបំភ្លឺឲ្យយើងទាំងអស់គ្នាប្រិយមិត្តមើលឃើញថាអាស៊ានមាន3มันមានដោះស្រាយបញ្ហា2បានទេពីមុនគេឲ្យដោះដោះស្រាយបញ្ហាភក្តីទាំងពីរនឹងទៅបើចិននិងយួនដោះស្រាយចិនយួនដោះមានជីងណាភូមិហ្វីលីពីននិងចិនអត់មានជីងទេអញ្ចឹងទេចំណុចគេចង់បានឥឡូវគេធ្វើប្រែប្រួលអាអាវិធីឋានៈអាគុណនយោបាយថ្មីគេដោះស្រាយទៅតាម3នឹង ហើយខ្មែរយើងខ្ញុំមិនដឹងថាបានប្រយោជន៍ស្អីធំប៉ុណ្ណាទេបានឈួរតួនាទីជា ដងរ៉ែក្រេកហ្នឹងជាអ្នកសម្របសម្រួលហ្នឹងបាទហ៊ុនសែនគាត់មានគាត់ដឹងច្បាស់ណាគាត់ថាគាត់គ្រាន់តែជាអ្នកនាំពាក្យទេมันអាចដោះស្រាយបញ្ហាបាន ទេបើដោះស្រាយមិនបានអាស៊ានលើកហ្នឹងសុំកម្ជេរក៏ទៅសោះ